កម្មវួចញោមសុគៀងប៉ុណ្ណេះដែល ជាប្រកដីរបស់គាត់កាលណាបើគាត់បានធ្វើទៀនគាត់គាត់គិតទាំងផ្នែកនៃសេនាសនៈទៀនឬក៏យើងហៅថាកិច្ចការកសាងផងគាត់គិតទាំងផ្នែកបច្ច័យ4ប្រសងណាញោមហ៎បើនឹងគាត់គិតទាំងបច្ច័យ4ប្រសងឬក៏គេហៅបច្ច័យបើឲ្យបើញោមខ្លះទៀត បើញោមខ្លះទៀតគាត់កសាងកសាងពហិមួយពហិពីរពហិបីអញ្ចឹងទៅគាត់មានណាញាតិញោមគាត់អ្នកមានហើយកូនគាត់ក៏មានទៀតគាត់ថាបើនិយាយពីរឿងកសាងវិញគាត់ចូលគាត់សន្សំលុយធ្វើកសាងនឹងច្រើនមែនតើបើច្រើនណាស់ញោមកសាងណាពហិនឹងមិនដឹង បានប្រមាណហើយទេហើយធ្វើច្រើនច្រើនទៀតគឺគាត់អ្នកមានឃើញទេ ប៉ុន្តែបើនិយាយពីបច្ច័យ4វិញគាត់ធ្វើប៉ុនប៉ុណ្ណីគាត់ប្រគេនលោក80000ណាញោមមិនថាតិចទេ80000ប៉ុន្តែបើយើងប្រៀបធៀបពីការដែលមានរបស់គាត់វាសមទេ80000យល់ទេបើដូចយើងអ្នកក្រអញ្ចឹងយើងធ្វើត្រឹមតែ20000ក៏ក៏លុយច្រើនដែរញោមតែ20000ប្រគេនលោកបវរណាលោកក៏ក៏លុយនឹងវាច្រើនដែរសម្រាប់យើងអ្នកអត់ទេញោមណា សម្រាប់យើងអ្នកក្រប៉ុន្តែគាត់នឹងដូចថាជាតំណែងរបស់យើងនិយាយទៅថាជាអ្នកមានប៉ុន្តែបើយើងនិយាយថាបកសាងគាត់កសាងអស់រាប់លានដុល្លារប៉ុន្តែបើនិយាយពីបច្ច័យ4វិញត្រឹមតែ80000ណែហើយដល់ពេលអានិសងមកសួរថាបានយ៉ាងម៉េចដែរអានឹងអត់មែនសេចក្តីបន្ទោសទេអាត្មាគ្រាន់តែលើកប្រៀបថាដល់ពេលអានិសងមកវាហុចផលឲ្យមកកើតជាតិណាមកមាន ទះស្អាតស្អាតនៅមានឡានល្អមានអ្វីអ្វីគ្រប់យ៉ាង មាសពេជ្រចិត្តទៅរបស់ល្អកទេលពូកក្រែខ្នើយអីទាំងអស់ប៉ុន្តែដល់ពេលបច្ច័យគេឲ្យចាយតិចវិញជឿអញ្ចឹងទេញោមគេឲ្យចាយតិចវិញគេកំណត់ឲ្យថាឥឡូវមួយថ្ងៃឲ្យចាយប្រមាណគេកំណត់តិចវិញព្រោះអីពីព្រោះការពីអតីតជាតិយើង ប្រកែតកសាងវាច្រើនច្រើន ដល់ពេលរឿងបច្ច័យយើងដាក់តិចអញ្ចឹងកើតជាតិណាមកយើង ទៅកើតតកូលអ្នកមាន មានសម្បើមប៉ុន្តែគេកំណត់លុយឲ្យចាយមួយថ្ងៃគេឲ្យចាយ20ដុល្លារណាញោមហ៎ហើយវាសមនឹងអ្នកមានដែលថាលុយរាប់លានដុល្លារឲ្យចាយប៉ុណ្ណឹងឯងញោមហ្នឹងហើយប៉ុន្តែប៉ុនវាត្រូវតាក់តែងមកអញ្ចឹងអានេះគ្រាន់តែក្រើនរំលឹកអាត្មាឃើញញោមទាំងពីរក្រុមគ្រូសាហ្នឹងគឺតាជួបប្រសងឯណាតែនេះគាត់គិតពីបច្ច័យ4ណា ដូចធ្វើប៉ុនកាលពីឆ្នាំទៅយិត្តញោមគ្រាន់តែបច្ច័យ4លោកឲ្យជូនអ្នកនេះអ្នកនោះហ្នឹងមិនដឹងអស់ប្រមាណ10000ដុល្លារទេប៉ុណ្ណាគ្រាន់តែជាងថតហ្នឹងប្រមាណ1000ដុល្លារញោមបើនេះជាភាពជាក់ស្ដែងហើយដល់ពេលប៉ុនតាក់តែងមកវិញបើញាតញោមធ្វើយ៉ាងម៉េចប៉ុនហ្នឹងឲ្យផលមកអញ្ចឹងប៉ុណ្ណាធ្វើយ៉ាងម៉េចប៉ុនមកឲ្យអញ្ចឹង មិនមែនគាត់គិតតែពីរឿងបច្ច័យ4នៃការកសាងហ្នឹងក៏គាត់បានគិតធ្វើ ដូចជាមកទីហ្នឹងអញ្ចឹង ដឹងថាអូបានគាត់បានដឹកនាំកសាងជាមួយព្រះគ្រូចតិកាវត្តបើមានព្រះវិហារមានសាលាបើឲ្យតាម វត្តផ្សេងផ្សេងទៀតគាត់បានធ្វើហើយអាត្មាជិះឡានតាម ផ្លូវហ្នឹងជាអាត្មាជាគិតថាផ្លូវហ្នឹងมันជាឆ្ងាយអីប្រមាណទេហើយបើសិនតែមានប្រមុខនៃការដឹកនាំប្រសងឬក៏អ្នកណាមួយប្រកែដឹកនាំរឿងធ្វើផ្លូវសម្អាតផ្លូវហ្នឹងមិនញោមមិនជួយទេ មានប្រប៉ុណ្ណឹងពិតជាជួយប្រណថាมันមានអ្នកណាមួយដែលថាជួយដឹកនាំធ្វើផ្លូវហ្នឹងឲ្យវានៅកហោងកហោងចឹងទៅបើគ្រាន់តែឈូសមួយឆ្នាំតែម្ដងហើយផ្លូវហ្នឹងចូលមកវត្តស្រួលញោមមិនមិនរិះទេដៃទៅលាយណាបើដូចតែផ្លូវហ្នឹងធ្វើស្អាតហើយបើទុកបដោយឲ្យវាខូចទៅយើងធ្វើទៀតវាអស់លុយច្រើនណាហើយបើយើងឈូសរាល់តែថ្ងៃរាល់តែឆ្នាំ ផ្លូវហ្នឹងអត់សូវខូចទេ តែឲ្យឈូស1គីឡូគឺយកមកលៀនជាងអាត្មាធ្លាប់ឈូសហើយផ្លូវទៅស្រុកអាត្មា2គីឡូជាង73គីឡូគេយកតែមកលៀនជាងដល់យើងឈូសរាល់ឆ្នាំទៅផ្លូវវាអត់ក្លប់អញ្ចឹងមួយឆ្នាំអស់ប៉ុណ្ណឹងផ្លូវចូលមកល្អរហូតញោមហ៎ហើយដល់ពេលយើងអត់ឈូអត់ថែអញ្ចឹងអាងទៅរដ្ឋថាពិបាលគេធ្វើផ្លូវឲ្យមកហ៎ដល់អញ្ចឹងយើងគិតតែពីរដ្ឋចាំរដ្ឋធ្វើឲ្យរដ្ឋធ្វើឲ្យអញ្ចឹងរដ្ឋគេមកជិះរាល់ថ្ងៃជាមួយយើងទេញាតិញោម គេអត់មានមកជិះជាមួយញាតិញោមទេគឺអ្នកភូមិអ្នកស្រុកហ្នឹងជិះរាល់តែថ្ងៃអញ្ចឹងអ្នកណាអ្នកលំបាកញាតិញោមសម្ដេចហ៊ុនសែនមកលំបាកជាមួយទេគាត់នៅភ្នំពេញគាត់ធ្វើផ្លូវគាត់កសាងអីច្រើនច្រើនទៀតអញ្ចឹងអាផ្លូវលំអញ្ចឹងមកស្រុកយើង ទៅរដ្ឋាភិបាលឬអង្គណាអង្គការណាគេធ្វើឲ្យបើយើងថែរក្សាញាតិញោមបើយើងថែរក្សា ទៅជួយថែរក្សា ផ្លូវហ្នឹងសម្រាប់រដ្ឋផងប្រទេសជាតិផងហើយវាស្រួលសម្រាប់ប្រជាជនយើងមកផងប៉ុណ្ណាពើប្រជាជនយើងមកដល់ពេលយើងធ្វើយើងឈូសកន្លែងណាដែលវាកឡុកទៅយើងដាក់ដីមួយឡានចឹងទៅអត់ទុកឲ្យខូចខ្លាំងទេតែទុកខូចខ្លាំងធ្វើអស់រាប់ម៉ឺនដុល្លារ ហើយតើអស់រាប់ម៉ឺនដុល្លារអ្នកណាមកជួយយើងញាតិញោមអស់ច្រើនពេកទេញោមមកបើអស់បន្តិចបន្តិចគឺថាគេជួយហ៎បើជួយរហូតចឹងទៅហើយផ្លូវចូលវត្តដល់ពេលបុណ្យទានអីមករដូវកឋិនរដូវចូលឆ្នាំរដូវភ្ជុំអីអូសបោញាតិញោមមកពីព្រោះផ្លូវវាស្រួលញាតិញោមណែអញ្ចឹងការកសាងការជួយប៉ុណ្ណេះទំនុកបំរុងប្រសងក្តីធ្វើផ្លូវថ្នល់ក្តីធ្វើដងទឹកក្តីជីកស្រះទឹកក្តីដាំដើមឈើក្តីបើអានឹងស សិទ្ធិតែប៉ុនទាំងអស់គ្នាយត់ញោមជាចំណែកនៃប៉ុនប្រព្រឹត្តទៅដើម្បីបានណែបាននៅសេចក្តីសុខសេចក្តី ចម្រើនណាបើបាននៅសេចក្តីសុខសេចក្តីចម្រើនណាសម័យពុទ្ធមានទេវបុត្រមួយអង្គយត់ញោមនៅឋានទេវតាមានវិមានកម្ពស់1100យោជញាតិយើងខ្ពស់បើហើយមានស្រីទេពអប្សរចោមរោមជាបរិវារ ចោមរួមជាបរិវារព្រះមោគលានព្រះអង្គជាអ្នកមានរិទ្ធខ្លាំងព្រះមោគលានបានថ្វាយអង្គមពុទ្ធញាតិញោមបើបានថ្វាយបង្គំពុទ្ធហើយថ្វាយបង្គំព្រះអង្គចង់ទៅឋានទេវតាបណិតមើលទេវតាតើទេវតាណាបានធ្វើបុណ្យអ្វីខ្លះបើដល់អញ្ចឹងថ្វាយបង្គំទៅហោះពឹងទៅស្រាប់តែ ទៅជួបវិមានទេវតាហ្នឹង ទេវតានឹងឃើញព្រះមុគលានមួនមកអញ្ចឹងក៏ចុះមកថ្វាយគុំណាឃើញប្រសងហើយប៉ុណ្ណាមកថ្វាយគុំហើយព្រះមុគលានសួរថា មនីទេវបុត្រតើអ្នកបានធ្វើបុណ្យអ្វីបានជាវិមានរបស់អ្នកនឹងកំពស់ល្អល្អះសសរវិមាននឹងសិតតែអំពីពេជ្របើហើយក្បាច់ក្បោមានភ្លើង នៅក្នុងវិមាននឹងគូជាទីរីករាយនៃចិត្តក្រៃលែងណាស់ ហើយក្នុងវិមាននឹងមានស្រីទេពអប្សរចោមរោមជាបរិវារយ៉ាងក្រាស់ក្រៃប៉ុន្តែយ៉ាងក្រាស់ក្រៃអញ្ចឹងតើអ្នកបានធ្វើបុណ្យអ្វីប៉ុន្តែបាន ទេវបុត្រនឹងប្រាប់ព្រះមោគលានថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំកាលពីជាតិមុនខ្ញុំ មិនបានធ្វើបុណ្យអីច្រើនទេខ្ញុំនឹងបានត្រុសត្រាយផ្លូវដែលឃើញពីកុសលលោកនិមន្តគោចរបិណ្ឌបាតទៅខ្ញុំក៏ ឃើញផ្លូវនឹងវាមិនល្អក៏ទៅត្រួសត្រាយផ្លូវធ្វើផ្លូវនឹងឲ្យស្អាតសម្រាប់លោកនិមន្តគោចរបបណ្ឌបាតស្ទឹងនឹងប៉ុន្តែស្ទឹងនឹងវាហូរទឹកអញ្ចឹងទៅខ្ញុំក៏យកបើឈើឬក៏យកកសែហ្នឹងមកចងធ្វើជាស្ពាន ដើម្បីឲ្យលោកឆ្លងអហើយកន្លែងហ្នឹងវាក្តៅខ្ញុំកណាហ្នឹងឃើញកន្លែង ទីទួលហ្នឹងវាក្តៅខ្ញុំក៏យកដើម កូនឈើនឹងមកដាំទីនឹងដើម្បីឲ្យលោកជ្រឹកមកលុបតិចតិចឹងតិចៃកណាដោយអំណាចអានិសង្ឃនឹងដែលខ្ញុំបានកសាងផ្លូវខ្ញុំបានធ្វើស្ពានខ្ញុំបានដាំដើមឈើហើយខ្ញុំបានប្រគេន ចង្ហាន់ប្រសង់រាល់តែថ្ងៃដែលលោកនិមន្តបណ្ឌបាត ហើយថែមទាំងខ្ញុំមានសិលទៀតខ្ញុំធ្វើសេចក្តីល្អទៀតក្រោយពីខ្ញុំបានស្លាប់ទៅខ្ញុំក៏បានមកកើតជាទេវតានឹងលោកម្ចាស់ ញាតិញោមឃើញទេបើហើយបានទេវបុត្រថាលោកម្ចាស់ខ្ញុំបានធ្វើទៀនហ្នឹងជាមួយនឹងភិក្ខុសង្ឃរាល់តែថ្ងៃហើយខ្ញុំបានធ្វើផ្លូវហើយនឹងដាំដើមឈើជីស្រះដង ទឹកហ្នឹងទៀនរបស់ខ្ញុំហ្នឹងគឺ បានប៉ុនទាំងយប់ទាំងថ្ងៃញាតិញោមឃើញទេបានប៉ុនបានអានិសង្ឃមកទាំងយប់ទាំងថ្ងៃ ឧបមាថាផ្លូវញាតិញោមជិះមកគ្នា100នាក់ជិះលើផ្លូវហ្នឹងញាតិញោមដែលខំថែរក្សាកន្លែងកឡុកកលៀបកលោះឯណានីមួយយកដីទៅចាក់ឲ្យវាល្អទៅបើមនុស្សជិះលើនឹង100នាក់ញាតិញាតិញោមបានប៉ុន100ដងគេជិះនៅពេលយប់ញាតិញោមបានប៉ុនពេលយប់បើជិះនៅពេលថ្ងៃ បានប៉ុននៅពេលថ្ងៃ តំណែងដែលព្រះអង្គសម្ដែងថាបុណ្យទាំងយប់ទាំងថ្ងៃដោយដែលបានកសាងសាលាឆាន់ព្រះវិហារអញ្ចឹងញាតិញោមព្រះអង្គប្រើប្រាស់ពេលយប់ញោមម្ចាស់ទៀនបានបុណ្យពេលយប់បាទព្រះអង្គប្រើប្រាស់ពេលថ្ងៃញោមម្ចាស់ទៀនបានបន់ពេលថ្ងៃប៉ុណ្ណាអានិសងនឹងទាំងយប់ទាំងថ្ងៃត្រង់ដែលថាមនុស្សប្រើប្រាស់ពេលណា គឺបានបន់ពេលហ្នឹង បាទបរោះនឹងទេវបុត្រនឹងគាត់បានរៀបរាប់ថាគាត់ បានធ្វើបុណ្យពីការដែលគាត់នៅជាមនុស្សអញ្ចឹងញោមបើជាមនុស្សនឹងគាត់បានធ្វើទានអញ្ចឹងជាសារធារណៈទានបើហើយមិនត្រឹមតែសារធារណៈទានឯងគាត់ទានគឺថាគាត់បានប្រគេនចង្ហាន់ប្រសង់ដែលទៅបិណ្ឌបាតទៅទៀតអញ្ចឹងដែលបាន មកកើតជាទេវតានឹងយ៉ាងណាមិញញោមញាតិជាពុទ្ធបរិស័ទមកកើតជាមនុស្សនេះញាតិញោម